ព្រោះណាដែលនិយាយថាយើងអ្នកអប់រំចម្រើនអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងនិយាយដោយសមតិវោហាហ្នឹងឯងក៏ប៉ុន្តែថាអ្វីៗដែលកើតឡើងគឺព្រោះអាស្រ័យមានបច្ច័យទៅណាវាមានបុណ្យកុសលដែលបានបំពេញដោយទានសិលភាវនាហ្នឹងហើយមានការតាំងចិត្តប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនៅនាមរូបហ្នឹង វាមានអាការតាំងចិត្តនឹងឯងអញ្ចឹងបាន នៅក្នុងកុសលថ្នាក់វិបស្សនាហ្នឹងគឺថាវាមានចេតនាជាតួកម្មហ្នឹងដែលឲ្យបដិសន្ធិក្នុងសុគតិភពមានបញ្ញាដែលទៅជាបុគ្គលឆ្លាតស្ដាប់ពធទេសនាក្នុងទេវលោកព្រហ្មលោកចក្ធ្លុះសច្ចធัวជាព្រះអរិយបុគ្គលហើយ និព្វាននៅ ព្រហ្មលោកចឹងទៅចឹងអត់មានចាំបាច់ត្រឡប់មកឋានមនុស្សអីនេះវិញទេ បើជាព្រះអរិយបុគ្គលចូលទៅកាន់ព្រហ្មលោកហើយ គឺអត់មានត្រឡប់មកកាន់កាមភពទេចឹងព្រោះឈានរបស់ព្រះអរិយបុគ្គលមិនសាបសូន្យទេអញ្ចឹងក្នុងអត្តភាពជាមនុស្សនេះ យើងក្រំតែបដោះអាសន្នតែប៉ុណ្្នឹងទេ រួមទាំងអត្តភាពហ្នឹងក៏តែប៉ុណ្្នឹងដែរតាំងពីចុងសក់ចុះមកដល់បាតជើងពីបាតជើងឡើងមកដល់សីស័កហ្នឹងដល់ចុងសក់ហ្នឹងគឺយើងប្រើប្រាស់ជាឧបករណ៍ក្នុងការសាងនៅព្រមយានហ្នឹងគឺសិលសមាធិបញ្ញានឹងឯងចឹង អត្តភាពក្នុងវត្តសង្សាររហូតមកដល់បច្ចុប្បន្នហ្នឹងអត្តភាពហ្នឹងដូចជាអ្នកបោកប្រាស់ព្រៀបទេជាអ្នកបោកប្រាស់ប៉ុន្តែដល់តែប្រគុណចាស់បានស្ដាប់ពធัวនៅ ក្នុងប្រសាសនាហ្នឹងទៅ គឺចាប់អ្នកបោកប្រាស់នឹងបានទេហ្នឹងឯងយើងធ្លាប់ចាញ់បោកនៅបញ្ញខណ្ឌហ្នឹង ដែលមកពីយើងមានអវិជ្ជាយើងល្ងងកណាដល់អញ្ចឹងទៅឆន្ទរាគៈហ្នឹងវាបោកឲ្យយើងត្រេកអរស្រឡាញ់ពេញចិត្តបញ្ញខណ្ឌហ្នឹងហើយក៏បំរើបញ្ញខណ្ឌហ្នឹងរហូតមកដល់មកឥឡូវនេះដែលយើងបានពធัวស្ដាប់ទៅដែលយើងបានយល់ដឹងនៅអត្តភាពបញ្ញខណ្ឌនឹងឯង មិនមែនជាណាអ្វីដែល សម្រាប់យើងហួងហែងយកជាទីពឹងជាទីកន្លែងឲ្យជាសុខនោះទេ យើងបានសិក្សានៅក្នុងពធទៅ គឺព្រះពុទ្ធអង្គទ្រង់សម្ដែងនិរោធអរិយសច្ចៈដោយឡែកអំពីទុក្ខសច្ចៈអត្តភាពហ្នឹងគឺ នៅក្នុងសភាព ដែល ជាទុក្ខសច្ចៈមានការប្រកបទៅដោយបញ្ញខណ្ឌនឹងណាហ្នឹងហើយអញ្ចឹងគឺការដែលយើងបានយល់ដឹងទៅតាម ប្រធัวហ្នឹងអញ្ចឹងទៅ យើងមិនចាប់យកបញ្ញខណ្ឌហ្នឹងមកជាទីពឹងឬក៏យកមកធ្វើជាអត្តាទូខ្លួនអីទេបញ្ញាវិបស្សនាចម្រើនឡើង បានដឹងនៅបញ្ញខណ្ឌនឹងឯងដែលមានបច្ច័យតតែងឲ្យកើតឡើង ជាផលរបស់បច្ច័យអញ្ចឹងឆន្ទរាគៈដែលជាតួបោកប្រាស់ឲ្យសัตว์លោក នឹងឯងត្រេកអរពេញចិត្តនឹងឆន្ទរាគៈខ្លួនឯងហ្នឹងឯងប៉ុន្តែសំដែងមានអ្នកបោកប្រាស់មានអ្នកចាញ់ការបោកប្រាស់គឺអវិជ្ជា ដែលព្រះពុទ្ធអង្គសម្ដែង ក្នុងមេកណ្ដយៈសោតថាដូចជាមនុស្សខ្វាក់ភ្នែកហើយគេយកសម្ពុតចាស់យកមកបោកថានឹងសម្ពុតថ្មីសល្អស្អាតអានឹងក៏ត្រេកអររីករាយទៅ ជាមួយនឹងសម្ពុតចាស់នឹងតលតែព្យាបាលភ្នែកនឹងជាមើលរូបឃើញទៅបានដឹងបានដឹងថា គេបោកប្រាស់ទេ អានឹងសម្ពុតចាស់ទេសម្ពុតថ្មីសល្អស្អាតនោះដោយឡែកផ្សេងទេយ៉ាងណាមិញគឺអ្នកដែលខ្វាក់ភ្នែកហ្នឹងគឺជាឈ្មោះនៃអវិជ្ជាហ្នឹងហើយហើយសពុតចាស់ហ្នឹងគឺបញ្ញខំទាំងហើយអ្នកដែលបោកហ្នឹងគឺឆន្ទរាគៈឯចំណែកសពុតថ្មីសល្អស្អាតជាឈ្មោះនៃព្រះនិព្វាននឹងក្នុងមេកុនរយៈសោតកណា មេកណ្ឌយៈសោតក្នុងប្រតិយកវៈបិដកលេខ24ចឹងនឹងគឺកាលដែលយើង បាន ស្ដាប់ពធัวទៅដូចបកភ្នែកភ្លឺចឹងយើងមិនច្រឡំថាបញ្ញខណ្ឌនឹងជាទីពឹងទេណាជាសម្ពុតចាស់ទេពុតថ្មីគឺជាឈ្មោះនៃព្រះនិព្វានហ្នឹងដោយឡែកពីបញ្ញខណ្ឌដល់អញ្ចឹងទៅគឺ អ្នកបោកហ្នឹងបោកយើងអត់បានទេបោកដោយសារយើងងងឹតភ្នែកទេដល់យើងបកភ្នែកទៅភ្លឺទៅ បោកយើងលែងបានហើយយ៉ាងណាមិញគុណចាស់គង់នៅក្នុងពភ្នោះនេះនឹងគឺថាបានទទួលយកពធัวដែលព្រះពុទ្ធអង្គសម្ដែងមកមានសទ្ធាជាជាប្រហោះជាដៃជាភេទជាអ្នកទទួលទាំងដែលព្រះអង្គសម្ដែងថា អបារតាទេអមតសទ្ធារីយេសោតវន្តោប្រមញ្ញចន្ទសត្ធាំងណា ទ្វារនៃព្រះនិព្វានបើកហើយបុគ្គលដែលមានសោតប្រសាទហ្នឹងគឺដាប់ពធัวហើយទទួលយកពធัวហ្នឹងដោយដោយសទ្ធា បញ្ចេញសទ្ធាជាដៃមកទទួលយកពធัวហ្នឹងឯងអញ្ចឹងគឺក្នុងការដែលគុណចាស់បាននៅសទ្ធាទទួលយកពធัวអញ្ចឹងគឺកំណត់ដឹងអត្តភាពនឹងឯង ចូលកម្មភ្នួសបុស្សជាបបិជិតហ្នឹងគឺដើម្បីប្រើអត្តភាពហ្នឹងគឺអត់មានឆន្ទរាគៈមកបោកបានទេអានេះគឺថាជាចំណាប់ខ្មាំងចំណាប់ខ្មាំងដែលគុណចាស់ចាប់បានអញ្ចឹងគឺត្រូវប្រើប្រាស់អត្តភាពហ្នឹងពីមុនគឺនៅក្នុងអំណាចនៃតណ្ហា ឧណោលោកោអតិតតោតណ្ហាទាសោសត្វលោកនឹងធ្វើ គ្រប់សកម្មភាពបំរើតណ្ហា ប៉ុន្តែដល់ទៅបានមកបំពេញក្នុងសិលសមាធិបញ្ញាអត់បំរើតណ្ហាទេណាគឺថាប្រើអត្តភាពនឹងវិញឲ្យអត្តភាពនឹងឯងប្រព្រឹត្តនៅក្នុងពភ្នោះនេះហើយក៏បំពេញសិលសមាធិបញ្ញាពីព្រោះបើអត់មានអត្តភាពនឹង បានគង់នៅក្នុងពភ្នោះទេក៏អត់បានប្រព្រឹត្តនៅមគ្គព្រមចរិយៈដែរអានឹងគ្រាន់តែប៉ុណ្ណឹង ទេអត្តភាពដូចគ្នាប៉ុន្តែបើយើងចាញ់បោកឆន្ទរាគៈយើងបំរើអត្តភាពហ្នឹងឯងបំរើតណ្ហាហ្នឹងឯងដល់ទៅមានបញ្ញាដឹងអញ្ចឹងទៅយើងយកអត្តភាពហ្នឹងមកជាឧបករណ៍ប្រើប្រាស់គឺមកជាអ្នកបំរើវិញគឺថាឲ្យបួសមិនថាឲ្យបួស ហ្នឹងឯងហើយឲ្យប្រព្រឹត្តនៅ ព្រះមច្ចរិយធម៌ចឹងគុណចាស់មានឱកាសដើម្បីបាន ដល់នៅព្រះនិព្វានជាត្រើយហ្នឹងគឺប្រើប្រាស់ចំណាប់ខ្មាំងគឺអត្តភាពហ្នឹងដែលបោកប្រាស់យើងមកវត្តសង្សារមកហើយ ហត់នឿយលំបាកសពគ្រប់ឥឡូវហ្នឹងគឺថាយើងទៀមទាសុំឲ្យតែអត្តភាពនឹងឯង បានជាឧបករណ៍នៅក្នុងពភ្នោះហ្នឹងហើយមានពហោះមានដៃមានជើងថ្វាយបង្គំព្រះបំរើបរតនត្រ័យនៅ ក្នុងអនុត្តរយៈសោតព្រះអង្គសម្ដែងជាលំដាប់លំដោយទៅគឺថាមុនដំបូងទេសនានុត្តរយៈបានឃើញព្រះតថាគតឬក៏បានឃើញប្រសង់ ណាតវងប្រសាសនាមកនឹងវត្តអារាមព្រះសទ្ធោបចេតដី ចឹងទៅមានសទ្ធាចម្រើនឡើងហើយបានសវនានុត្តរិយៈបានស្ដាប់ពធัวដល់ទៅបានស្ដាប់ពធัวទៅ ពិចារណាយល់ចូលចិត្តទៅបានលាភានុត្តរិយៈដោយអរិយទ្រពនេះមានសទ្ធាធនាំងជាដើមនេះហ្នឹងគឺលាភានុត្តរិយៈហើយគឺណាបានឃើញ បានស្ដាប់បានសទ្ធាដល់អញ្ចឹងទៅដល់តែបានសទ្ធាទៅត្រូវចូលមកនៅ ក្នុងសិលសមាធិបញ្ញាសទ្ធាហ្នឹងគឺបបួលបបួលគុណចាស់ឲ្យចូលកាន់ប្រភ្នួរបបួល ពុទ្ធបរិស័ទយើងឲ្យបំពេញទានសិលភាវនាសទ្ធានឹងជា កល្យាណមិត្តល្អណាស់ព្រះអង្គសម្ដែងក្នុងសក្គាតវៈសទ្ធា ទុតិយាបរិសាសហោតិបញ្ញាជេណੰបសាសតិនៅពេលនេះភិរតោមច្ចោសពតុខាប្រមជ្ជតិតិសទ្ធានឹងគឺជាសម្លាញ់ទី2ទី2ហ្នឹងមិនមែនមានសម្លាញ់អីណាទី1ទៀតទេគឺទី2បន្ទាប់ពីយើងអ្នកទី2គឺសទ្ធានឹងឯងដែលបបួលឲ្យយើងបានដល់នៅសុគតិភពហើយឆ្លងកាត់សុគតិភពទៅកាន់ព្រះនិព្វាន បាននឹងព្រះអកថាប្រាប់ទៀត អំពីសទ្ធាដែលជាមិត្តហ្នឹងគឺថានាំឲ្យយើងធ្វើទានសាសិលចម្រើនភាវនានាំឲ្យគុណចាស់មានសទ្ធាចេញចាក់ផ្ទះចូលកាន់ភ្នោះបុជាបព្វជិតគឺជាមិត្តសម្លាញ់នាំឲ្យយើងមានសេចក្តីសុខធ្វើអីធ្វើអីអត់អត់មានថាតល់តែបានលុយបានសបាយទេបានលុយបានសបាយអានឹងវាជាលោកភៈដោយឡែកទៅទៀតប៉ុន្តែនេះគឺថាដោយសទ្ធា ធ្វើកិច្ចការងារអីអីហ្នឹងគឺថាសบายចិត្តនឹងការដែលបំពេញសេចក្តីល្អហ្នឹងគេដឹងខ្លះគេមិនដឹងខ្លះអីក៏ដោយអត់មានទៀមទាចាំបាច់តល់គេដឹងអីបានធ្វើទេគឺសំខាន់ជាទីពឹងសម្រាប់ខ្លួនយើងឲ្យតែយើង បាននឹករលឹកដឹងហើយសบายចិត្តណាសบายប្រតិសบายចិត្តហ្នឹងប៉ុណ្ណឹងសំរុំហើយចឹងរស់នៅឲ្យជាសុខនៅពេលដែលនឹករលឹកឃើញអំពើល្អដែលបានធ្វើហើយហ្នឹងណា មានសេចក្តីសុខនឹងឯងវាទៅជាចាគានុសតិសីលានុសតិទេវតានុសតិហោហែចឹងទៅហ្នឹងឯងជីវិតយើងមួយអង្គឯងម្នាក់ឯងហ្នឹងឲ្យតែបានសេចក្តីសុខខ្លួនឯងទៅ អ្នកដតីដឹងក៏ដោយមិនដឹងក៏ដោយមិនចាំបាច់ថាយើងធ្វើល្អតើគេដឹងសពគ្រប់អីចឹងទៅ បានយើងសบายចិត្តនោះទេចឹងសំខាន់គឺសេចក្តីល្អដែលយើងពេញចិត្តធ្វើ ត្រង់ដែលថាមុននឹងចាកលោកនឹងទៅបានធ្វើអ្វីឲ្យអ្នកដតីបានសេចក្តីសុខដោយសារនេះអានឹងការអភិវឌ្ឍផ្លូវចិត្តទេទាំងទៅជារតនបុគ្គលក្នុងលោកវាដូចជាមាសប្រាក់អ្នកដតីអញ្ចឹងអ្នកតីសុបាយចិត្តណាមានមាសមានប្រាក់លុយកាក់ផ្ទះសុបាយទីកន្លែងហ្នឹងប៉ុន្តែមិនមែនមានតែមាសប្រាក់ទេប៉ុណ្ណឹងទេដែលនាំឲ្យសុបាយចិត្តនាំឲ្យមានសេចក្តីសុខ គឺត្រូវតាកតួងនឹងបុគ្គលជាទីស្រឡាញ់ទៀតដែលសบายចិត្តរាល់ថ្ងៃហ្នឹងណាបុគ្គលដែលធ្វើឲ្យយើងមានសេចក្តីសុខបុគ្គលដែលធ្វើឲ្យយើងសบายចិត្តមានការប្រព្រឹត្តទៅក្នុងទានក្នុងសិលមានសមាធិធិត្រូវត្រង់ដូចគ្នានឹងនិយាយអីទៅស្ដាប់គ្នាបានហ្នឹងគឺជារតនៈបុគ្គលរបស់យើងហើយអ្នក ដែលធ្វើឲ្យយើងសบายចិត្តហ្នឹង រស់នៅជាមួយគ្នារាល់ថ្ងៃហ្នឹងធម្មញាតធម្មមិត្តជុំវិញខ្លួនយើងហ្នឹងដែលធ្វើឲ្យយើងសប្បាយចិត្តជាមួយហ្នឹងណាអាហ្នឹងជារតនៈបុគ្គលនៃជីវិតរបស់យើងហើយដល់ទៅយើងយល់ដឹងថាអ្នកណាអ្នកណាដែលធ្វើយើងសប្បាយចិត្តឧទាហរណ៍ថាមេត្តាបិតាណាជារតនៈបុគ្គលជាពោជៈនិយៈបុគ្គលដល់ក្រៃលែងសម្រាប់យើងហើយយើងមាន ប្រសង់ទៀតរស់នៅក្នុងស្រុកខ្មែរយើងហ្នឹង មានប្រសង់មានវត្តអារាមទៅ បានយើងមកវត្ត យើងធ្វើទានរសាសិលសមាទានអបោសុតយើងបំពេញបុណ្យកុសលមេកបុជា វិសាកបុជាអសាលហបុជាកឋិនទានអីអីហ្នឹងគឺដោយសារមានប្រសង់អញ្ចឹងអ្វីដែលធ្វើឲ្យយើងសប្បាយចិត្តហ្នឹងមិនមែនមាន តែមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិទេរឿងខ្លះមាន ប្រាក់ហើយជួយឲ្យយើងកុំឲ្យកើតទុកផ្លូវចិត្តអត់បានទេ មាន ប្រាក់ច្រើនជាសេដ្ឋីក៏ដោយត្រូវមានរឿងកើតទុកគឺកើតទុកហ่ะដូចជារឿងប្រត់ប្រាស់ចាបុគ្គលដែលជាទីស្រឡាញ់ឬក៏មានបញ្ហាអីអីផ្សេងផ្សេងរឿងភេរយាស្វាមីកូន ប្រុសស្រីកិច្ចការងារអីអីចឹងប៉ុន្តែអ្នកដតីអាចពោលស្ដីអាចនិយាយអាចជួយជាកម្លាំងចិត្តឲ្យយើងបានសេចក្តីសុខចឹងសំខាន់ណាស់កល្យាណមិត្តទាំង កល្យាណមិត្តនឹងសំខាន់ណាស់ដែលយើង បាន កល្យាណមិត្តយ៉ាង សំខាន់ក្នុងពុទ្ធសាសនាយើងមានព្រះសម្មាសម្ពុទ្ធតាមរយៈបត្រៃបីដកធ្វើឲ្យយើងមាន ធម្មមិត្តខាងក្នុងចិត្តទៅទៀតគឺសទ្ធាឬក៏មានសតិ គឺណាគុណធម៌ផ្សេងផ្សេងទៀតហ្នឹងចឹងជាកល្យាណមិត្តដែលតែងតែណែនាំអប់រំបបួលឲ្យយើងធ្វើអ្វីដែលជាសេចក្តីល្អឲ្យវាចាក់នៅអំពើបាបហ្នឹងវាត្រូវតាកទួងនឹងពុទ្ធសាសនានឹងឯងចឹងគឺមានប្រសង់មានបាសកបាសិកាយ៉ាងច្រើនដែលធ្វើឲ្យយើងសប្បាយចិត្តយ៉ាងណាកាលណាបើយើងបានដឹងដូច្នេះហើយយើងក៏ត្រូវតែជារតនបុគ្គលមួយអង្គម្នាក់ រស់នៅឲ្យអ្នកដតីបានសុបាយចិត្តដែលអត់មានទៀមទាផលតបស្នងអីពីអ្នកដតីវិញទេគឺថាមានតែអរគុណថែមទៅទៀតដែលបានឲ្យយើងធ្វើសេចក្តីល្អជាមួយនឹងសុបាយចិត្តនឹងធ្វើល្អឲ្យដល់អ្នកដតីទៀតអានេះឯងជាការអភិវឌ្ឍផ្លូវចិត្តណាកាលណាបើយើងសុបាយចិត្តថាធ្វើយ៉ាងម៉េចនិយាយយ៉ាងម៉េចណាណែនាំយ៉ាងម៉េចដើម្បីឲ្យអ្នកដតីនឹងបានដើរផ្លូវត្រូវ ធ្វើឲ្យអ្នករតីនឹងឯងបានរួចពីបាបពីអកុសលអីផ្សេងផ្សេងហ្នឹងគឺសบายចិត្តមុននឹងលាចាកលោកនឹងទៅចឹងនៅ ក្នុងសេចក្តីដែលពុទ្ធបរិស័ទយើងបានយល់ដឹងអំពីទានសិលភាវនាដែលជាកល្យាណមិត្តដែលនឹងថាយើងអាស្រ័យសទ្ធាដែលទទួលយកពធមកសិក្សាបរិបត្តិ ហើយនឹងគុណធម៌ទាំងឡាយដូចជាសមាទិដ្ឋិបុរេជាវាំងគឺវិបស្សនានាំមុខទៅកាន់ព្រះនិព្វានអញ្ចឹងកុសលធម៌ដតីតីជាមិត្តកម្លាំងជួយរុញយល់ទេជួយជាកម្លាំងដើម្បីឲ្យយើង បាន ទៅមុខហើយអត់វង្វេងផ្លូវទេតែវិបស្សនានាំមុខហើយគឺ ផ្លូវតែមួយនឹងឯងទៅកាន់ព្រះនិព្វានហ្នឹង ត្រូវអាស្រ័យកម្លាំងចិត្តដោយទានដោយសិលដោយភាវនាឲ្យតែយើង បានបំពេញសេចក្តីល្អឲ្យបានច្រើនទៅយើងនឹងនឹកឃើញអំពើល្អដែលបានធ្វើហ្នឹងយើងមានកម្លាំងចិត្តហើយចឹងគណាហ្នឹងឯងអ្វីដែលយើងក៏បីសម្លឹងយកជាទីពឹងគឺមិនមែនអ្វីអ្វីនៅក្នុងโลกនេះទេ ហើយក៏មិនមែនជាបុគ្គលណាម្នាក់ដែរ គ្រាន់តែជាកល្យាណមិត្តមែនដើម្បីជួយជាកម្លាំងចិត្តប៉ុន្តែ ទីពឹងពិតប្រកបគឺព្រះនិព្វាន ដែលរួចផុតអំពីអត្តភាព គឺបញ្ញខណ្ឌនឹងរួចផុតអំពីការបោកប្រាស់ដោយឆន្ទរាគៈនេះដែលធ្វើឲ្យយើងនឿយណាយជាមួយអត្តភាពនឹងហើយដាក់ចោះអត្តភាពនឹងដោយការមិនចាប់មិនប្រកាន់នេះឯងដែលជានិរោធអរិយសច្ចៈហ្នឹងឯងអញ្ចឹងបានជាមួយនឹងនោះយើង កុំប្រកែប្រកាន់គ្នារឿងអីរឿងអីចឹងយើងយកបច្ចុប្បន្នហ្នឹងណាជាអារម្មណ៍ណាដើម្បីឲ្យដឹងថាវិសេសលក្ខណៈនៃសភាវៈហ្នឹងយ៉ាងណាយ៉ាងណា គឺវាទៅតាម វិសេសលក្ខណៈតែប៉ុណ្្នឹងទេប៉ុន្តែសាមញ្ញលក្ខណៈវាអត់មានជាអត្តារបស់ អង្គណា បុគ្គលណាទេប៉ុន្តែដោយសារតែយើង ដែលមានចរិតអធិស្ឋ័យអីផ្សេងផ្សេងគ្នានឹងដោយវិសេសលក្ខណៈនៃបរមត្តនឹងវាផ្សេងអញ្ចឹងយើងមានតតោះអីរួចដើមដូងផ្សេងដើមថ្នោត ផ្សេងដើមស្លាផ្សេងដើមជែកផ្សេងអញ្ចឹងទៅស្រូវផ្សេងសដែកផ្សេងអញ្ចឹងយ៉ាងណាមិញសភាវៈវិសេសលក្ខណៈហ្នឹងឬក៏ហៅម្យ៉ាងទៀតថាបច្ចត្តលក្ខណៈហ្នឹងវាដោយចំពោះរៀងរៀងខ្លួនអញ្ចឹងយើងមានត្រូវ ទៅតោះអីជាមួយនឹងវិសេសលក្ខណៈហ្នឹងដោយសាមញ្ញលក្ខណៈគឺអត់មានអត្តា ចឹងណាអត្តាបរោះស្ត្រីកុហកបព្វជិតមនុស្សទេវតាណាទេអានេះវិសេសលក្ខណៈណាស្ដាប់បានហើយបាសិកាមេលាហ្នឹងឯងគឺវិសេសលក្ខណៈហ្នឹងបានន័យថាលក្ខណៈវាដោយចំពោះខ្លួនហ្នឹងឯងដូចថាលោភៈជាប់ជាពាក់ទៅទោសៈបទុះតោះទៅហ្នឹងឯងហើយមហាកុសល យើងជ្រាបស្រាប់ហើយឃើញវាផ្សេងទៅធ្វើទស្សនកិច្ចឬផ្សេងទៅវិសេសលក្ខណៈវាអញ្ចឹងប៉ុន្តែទាំងអស់ហ្នឹងសិតតែអ្នកអត្តាគឺណាអត់មានយើងត្រូវទៅចំណែននឹងបុគ្គលណាអីអីណាគឺវាអត់មានបុគ្គលនោះ អីដែលសម្រាប់ឲ្យយើងចំណែនទេទោះជាមហាសិទ្ធិក៏ដោយគ្រាន់តែសន្និមត់ហ្នឹង តាមពិតមានតែវិញ្ញាណដឹងអារម្មណ៍ដដែលហ្នឹង ទោះជាសបាយក៏វាមិនមែនលោកជាថៃអ្នកសបាយយើងថឹងចំណែននឹងគាត់សបាយរីករាយយើងអត់សបាយ យើងកើតទុកអីវាមានមហាសិទ្ធិណាសបាយនឹងឯងសោមនស្សវេទនាកើតជាមួយបៃតេនឹងឯងក្នុងលោកភៈឬក៏ក្នុងមហាកុសលវានៅតែមិនមែន លោកសិទ្ធិដដែលនឹងសំបីតែទេវតាគ្រាន់តែសន្មត់អញ្ចឹងវាមានអត្តាទេវតាណាមកមានអីមកបានអីក្នុងលោកអត់ទេវិញ្ញាណដឹងអារម្មណ៍ហើយរលត់ទៅ អត់មាន បានស្អីទេនឹងឯងអត់មានណាណាដែលសម្រាប់ឲ្យយើងចំណែនទេក៏ណានឹងឯងអញ្ចឹងគឺនៅក្នុងសេចក្តីហ្នឹងព្រាមគាត់ចំណែនគាត់ចំណែនកើតជាមួយនឹងសេចក្តីក្រោត ថាស្អែកហ្នឹងយើងឃើញព្រាម500នាក់មកបរិភោគអាហារនឹងឯងធានាជានីអូនឯងហ្នឹងកុំកុំរំលឹកពុទ្ធពធัวប្រសង់មុខព្រះជាម្ចាស់របស់យើងណាលោកម្ចាស់យើងបដិគិអកៈនឹងសត្វពួកព្រាមហ្នឹងណាកុំកុំកុំឲ្យយើងបែកចេញអំពី លោកម្ចាស់របស់យើងទាំងអស់ហ្នឹងហ្នឹងឯងព្រោះធនេនជានេះជាអរិយសាវិកាទេធ្លាប់កសាងវិហារជាមួយនឹងព្រះនាងធម្មតិនីភិក្ខុនី ជាមួយនឹងព្រះនាងសមេធាសមេធាយើងមើលក្នុងពធិរិយគាថាពេលគេថា ច្រើនជាងគេនៅចុងក្រោយគេបំផុតណាព្រះនាងសមេធាហ្នឹងរំលឹក ធ្លាប់កសាង ព្រះវិហារក្នុងសាសនា នៃ ព្រះសម្មាសម្ពុទ្ធកោណាគមនោជាមួយគ្នានឹងព្រះនាងធម្មតិនីហើយព្រះនាងធម្មតិនីក៏យើងស្គាល់ហើយឯកតតិកៈលើពីកណីទាំងឡាយផ្នែកខាងសំដែងពធធម្មកតិកាចាហ្នឹងឯងបីលបាញទៅក្រៃលែងណាស់ហ្នឹងឯង ស្រីក៏យើងហៅទៅតាមនឹងទៅណាហើយចំណែកពនាងសមេធាហ្នឹងក៏បានបួសសម្រាប់ព្រះរហັດចឹងទៅហើយដោយឡែកនាងធនាងជានីជារិយសាវិកាសោតាបាន ហើយបានមកជាភិយារបស់ព្រាមទៀត ប៉ុន្តែកើតក្នុងកកូលពងខ្ពស់ណានាងធនេនជានីនេះថៃខ្ញុំអត់បានទេមិនឲ្យនឹកពុទ្ធធម៌ប្រសង់គឺមិនមិនឲ្យនឹកមិនបានហ្មងអញ្ចឹងណាហ្នឹងឯងព្រាមលួងលោមបរឿងអីរឿងអីចេះបានហើយដល់តែមិនឲ្យនឹកពុទ្ធធម៌ប្រសង់ហ្នឹងគឺហាមិនបានហ្មងហ្នឹងឯង វាមានរឿងផ្លត់មាត់ផ្លត់កអីចឹងទៅនឹកឃើញនមោតសៈហ្នឹងឯងហើយព្រាមហ្នឹងអស់ពីនិយាយផ្អែមអត់បានគម្រាមហ្មងគម្រាមដកដៅមកទៅហ៊ាននឹកប្រពុតប្រធោប្រសងយើងកាប់ច្រាំតាំងពីក្បាលមកដល់ចុងជើង ហើយកណ្ដេងជានេះមិនញាប់ញួរជាមួយពុទ្ធធម៌ប្រសង់ទោះជាកាប់ច្រាំខ្ញុំយ៉ាងម៉េចថាឲ្យខ្ញុំមិននឹកពុទ្ធនឹងអត់បានទេពោលឡើង500គាថាឲ្យប្តីស្ដាប់ប្តីស្ដាប់ឡើងយ៉ាងហោម៉ត់រួចទៅបោះដាវចោលស្រាច់តែប្រពន្ធឯងទៅស្អីស្អីចឹងទៅដល់ស្អែកឡើងផ្្លាត់មាត់មែនតែព្រោះ ល្អិលជើងវាជន់ស្អីនោះហ្នឹងឯងមានស្មារតីមិនឲ្យកពប់អាហារភោជនជួយ ជួយប្តីរឿងមហូបអាហាររឿងធ្វើអីធ្វើអីជួយកិច្ចការងារប្រទូនាទីជាប្រពន្ធណាប្តីជើញពួកព្រាមពួកអីហ្នឹងក៏ស្រេចតែប្តីទៅប៉ុន្តែថាការងាររបស់ខ្លួនឯងជាប្រពន្ធគឺបំរើស្វាមីមិនទៅគោរពទៅជ្រះថ្លាបដិគិអកៈទាំងអស់ហ្នឹងទេដល់ទៅចឹងពួកព្រាមលឺសូរ ពុទ្ធធម៌ប្រសងនោះគឺថាវាកើតរឿងក្តៅកាហាយហ្មងចឹងខ្លះបរិភោគរួចហើយនឹងលោកឲ្យក្អួតចេញមកវិញណាចិត្តនឹងបទុះនឹងពុទ្ធធម៌សង្ឃដល់ប៉ុណ្ណឹង ខ្លះក៏ជាចេញ នៅនឹងមាត់នៅនឹងអីហ្នឹងហើយជេរព្រាមអីអីថាបោកយើងមកអីអីគឺលឺពុទ្ធធម៌សង្ឃបានហ្មង ចឹង ហើយប្តីហ្នឹងក៏ខឹងថាប្រាប់ពីម្សិលមិញហើយមិនបានទៀតដល់ថ្ងៃហ្នឹងជួបរឿងអញ្ចឹងមែនហ្មងពួកព្រាបហ្នឹងផ្អើលដោយក្អែកឃើញគេលើកស្នាបាញ់អញ្ចឹងគឺថាប្រងព្រាតចេញទៅអស់អញ្ចឹងថាយើងទៅលើក វាតិចំពោះគ្រូនឹងឯងគាត់ទៅរូបកោដំ ហ្នឹងឯងហើយធនេនជានេះឬសូប្តីទៅរកព្រះអង្គថាអូយអនឹកឃើញអង្គឲ្យតែបាន ទៅ ជួបព្រះអង្គចុះហ្នឹងឯងជើញជើញអ្នកជាប្តីទៅចុះសบายចិត្តហើយបានទៅហ្នឹងហើយព្រាមហ្នឹងគិតតែលើកវាតេទៅសួរព្រះអង្គពីកឹងសុឆេធ្វា សុខាំងសេតិកឹងសុឆេធ្វា អ្នកសោចតិណាហ្នឹងឯងតើសម្រាប់អីទៅ នៅជាសុខទៅមិនសោយសោកហ្នឹងណាហើយក្នុងគំនិតរបស់គាត់ហ្នឹងគិតថាបើប្រកោដំនឹងថាសម្រាប់នៅនេះនៅនោះអីចឹងយើងលើកវាតៈថាគឺជាអ្នកដែលប្រព្រឹត្តបាណារិបាតចឹងទៅហើយបើថាមិនសម្រាប់ទេយើងនឹងលើកវាតៈថាមិនមិនមានការសម្លាប់នៅកិលេសចឹងទៅក្នុងគំនិត ព្រាមហ្នឹងគឺគាត់គិតថាខ្លួន គាត់នឹងបកកែចេះដឹងណាហើយដែលមិនបាន ជ្រាបគុណរបស់ព្រះអង្គហ្នឹងណាឃើញរបៀបដូចព្រះអង្គហ្នឹងកូនក្មេងតូចមនុស្សល្ងងអត់ដឹងអីចឹងតាមគំនិតពួកព្រាមទាំងអស់ហ្នឹងចឹងឯងចឹងគឺអត់បានជ្រាបថាព្រះអង្គសັບពញុត្តញ្ញាណអីទេនឹកឃើញលើកវាផ្ទះហ្នឹងគឺនឹកឃើញ ថាខ្លួនឯងមុខឲ្យបានឈ្នះហើយអត់បានជ្រាបពីបញ្ញាញាណរបស់ពុទ្ធណា នឹងឯងរឿងដែលមិនជ្រាបមិនដឹងនឹងវាមានអញ្ចឹងដល់ទៅក៏រយៈអីធម្មតាហ្នឹងសុជីវធម៌ទៅរោព្រះអង្គហ្នឹងហើយលើកឡើងនៅក្នុងបញ្ហាហ្នឹងឯងចឹងកឹងសុឆេតវាសុខੰសេតិកឹងសុឆេតវាអ្នកសោចតិទូលសួរព្រះអង្គអំពីតើ កាត់បងនៅអវ័យទៅដេកនៅជាសពបាទកាត់បងនៅអវ័យទៅមិនសោយសោកនឹងទូលសួរព្រះអង្គតើព្រះអង្គពេញចិត្តនឹងនឹងសម្លាប់ធัวអីជាធัวតែមួយណាពេញចិត្តនឹងសម្លាប់ធัวអីណាដែលជាធัวតែមួយណាត្រង់លើថា វៈធាំងរោជេសេកោតមាតិហ្នឹងព្រះអង្គត្រេកអរនឹងនឹងសម្លាប់ធัวអីដែលជាអេកាសៈណាណាគឺថាវាជាធัวតែមួយហ្នឹងហ្នឹងឯងគឺទៅមិនមានសេចក្តីសោកទៅប្រព្រឹត្តទៅដេកនៅជាសោកនោះហ្នឹងឯងក្នុង សំណួររបស់ព្រាមហ្នឹងគឺសាកសួរអញ្ចឹងបានព្រះតមានពភាព្រះអង្គក៏វិសាច់នីនៅក្នុងពគាថាហ្នឹងឯងចាប់ផ្ដើមត្រង់ថាកោតធាំងហ្នឹងឯងកោតធាំងឆេថ្វាសុខੰងសេតិកោតធាំងឆេថ្វាអ្នកសោយតិណាកោតធសៈវិសមូលសៈមធុរៈកេសៈព្រាមណៈ មនាលព្រាមណាបុគ្គលកាត់ណាឆេតថ្វាឬក៏ខាត់ថ្វា នៅក្នុងសកាធវៈក៏មានទាំងកណាកាត់ហើយនឹងសម្លាប់នឹងដូចគ្នា នៅសេចក្តីក្រោតនឹងទៅ បានសុខੰងសេតិបានអ្នកសោចតិនឹងដេកនៅជាសពហ្នឹងគឺមិនសោកសៅហ្នឹង គឺដោយសារកាត់នៅសេចក្តី ក្រោតនឹងឯងទាំង ហើយព្រះអង្គទ្រង់សម្ដែងវគ្ធាំងអរិយាប្រសង្សន្តិគឺព្រះអរិយៈទាំងឡាយសរសើរនៅការសម្លាប់នៅកោធសៈវិសមូលសៈមទុរកសៈហ្នឹងគឺថាសេចក្តីក្រោតហ្នឹងវៈធាំងគឺសម្លាប់ហ្នឹងហើយមុនហ្នឹងគឺឆេថ្វាកាត់ឥឡូវវៈធាំងណា វៈធាំងអរិយាប្រសੰងសន្តិហ្នឹងគឺថាព្រះអរិយៈហ្នឹងសរសើរវៈធាំងហ្នឹងសម្លាប់នៅសេចក្តីក្រោតហ្នឹងសេចក្តីក្រោតហ្នឹងវិសមូលសៈមានឫសគល់ជាពឹសណាហ្នឹងហើយមានឫសគល់ជាពឹសតែឫសគល់ជាពឹសមានផលជាຕົកជាទោសក្នុង វត្តសង្សារក្នុងអបាយភូមិនឹងឯងប៉ុន្តែមគ្គទុរៈកេសៈមានចុងផ្អែមអានឹងគឺសំដៅយកបច្ចុប្បន្ននឹងដូចថាបានជេរគេហើយបានប្រហារគេហើយអឺអញបានឈ្នះ វាហើយអីអីចឹងទៅណាសบายចិត្តបន្តិចបន្តិចហ្នឹងអានឹងឯងមគ្គទុរៈកេសៈវាមានចុងផ្អែមប៉ុន្តែឫសគល់វាជាពឹសហ្នឹងគឺក្នុងតោស ដែលប្រព្រឹត្តទៅតាមអំណាចនៃសេចក្តីក្រោតហ្នឹងវាមានផលជាទុកជាទោសដោយអំណាចនៃអំពើកម្មដែលបានប្រព្រឹត្តទៅនឹងឯងអាហ្នឹងវិសមូលស័កហ្នឹងមានឫសគល់ជាពឹសដែលមានចុងផ្អែមហ្នឹងគឺព្រះអង្គទ្រង់សម្ដែងពីចុងផ្អែមក្នុងបច្ចុប្បន្នហ្នឹងលទ្ធផលសบายចិត្ត ដែលបានប្រហារគេទៅបានបៀតបៀនគេទៅបានធ្វើអីឲ្យគេវិនះអាប់អោនទៅតាមតែខឹងតាមតែស្អប់ហ្នឹងណាអានឹងសុបាយចិត្តទៅអឺយើងឈ្នះហើយអញ្ចឹងទៅ យើងបានជោគជ័យហើយអីចឹងទៅហ្នឹងឯងដែលប្រព្រឹត្តទៅហ្នឹង អាហ្នឹងចង់ផ្អែមចឹងប៉ុន្តែប្រព្រឹត្តទៅដោយ បាណារិបាតព្រឹត្តទៅដោយការ កាប់សម្លាប់ព្រឹត្តទៅដោយការដុតបំផ្លាញអីសពគ្រប់បៀតបៀនសេចក្តីសុខរបស់អ្នកដតីអីអីហ្នឹងអាហ្នឹងឯងដែលមានឫសគល់ជាពឹសវិសមូលស័កហ្នឹង ចឹងគឺត្រូវសម្លាប់សេចក្តីក្រោតនឹងពីព្រោះវៈធាំងអរិយាប្រសੰសន្តិនឹងព្រះអរិយៈនឹងសរសើរការសម្លាប់ នៅអាកោតធសៈនឹងអាកោតធសៈដែលព្រះអង្គសម្ដែងខាងដើមណាកោតធសៈវិសមូលសៈមធុរៈកសៈព្រាមណៈហ្នឹងមនេព្រាមព្រះរិយៈសរសើរការសម្លាប់នៅសេចក្តីក្រោតដែលមានឬក៏ជាពឹសមានចុងផ្អែមហ្នឹង បញ្ញហេឆេថ្វានិសោចតីតេព្រះអង្គទ្រង់បញ្ជាក់ថាព្រោះបុគ្គលដែលកាត់នៅ អាសេចក្តីក្រោតនឹងឯងនឹងឯងបញ្ញហេនឹងតាំងតាំងបញ្ជាក់ទៅលើសេចក្តីក្រោត នោះឯងទៅហេហ្នឹងគឺថាជាការពិតប្រកបហើយហ្នឹងឯងរមែងរួចផុតអំពីសេចក្តីទុកសោកហ្នឹងចឹងទៅអញ្ចឹងបានយើងបប្រតិបត្តិនៅក្នុង សតិប្បដ្ឋានវិបស្សនាគឺមជ្ឈមបដិបទាទាំងផ្លូវកណ្ដាលកណ្ដាលអាការចាប់យកអវ័យអវ័យក្នុងលោកនឹងគឺថា បញ្ញាដឹងថាអវ័យដែលមាន បច្ច័យឲ្យកើតឡើងហ្នឹងគឺអត់ចាប់យកទេពីព្រោះរបស់ហ្នឹងគឺតែកាលណាចាប់យកគឺរឿងរ៉ាវវែងឆ្ងាយហើយចឹងបើមិនចាប់យកគឺខ្លី អស់ត្រឹមប៉ុណ្ណឹងហ្មង នឹងឯងជាជាតិចុងក្រោយជាតិនឹងហ្មង ព្រះអរហន្តគឺដែលអស់ភពជាតិកំណើតចឹងទៅគឺណាគឺវិខៃណោជាតិសង្សារោណដ្ឋិទានិបណពវោនឹងមកពីអត់ចាប់តែប៉ុណ្្នឹងឯងតែអត់ចាប់ព្រោះបញ្ញាដឹងថាអ្វីដែលកើតពីបច្ច័យហ្នឹងគឺអត់ចាប់យកប៉ុណ្ណឹងគឺថាអស់ឆន្ទរាគៈអគ្គភពនឹងតែម្ដងចឹង ហ្នឹងឯងមិនចាប់យកហើយស្អីក៏មិនបន្ទុះស្អីក៏មិនតោះទៅអញ្ចឹងចឹងដូចសេចក្តីទុកអញ្ចឹងសេចក្តីទុកហ្នឹងគឺគួរដល់ការកំណត់ដឹងសេចក្តីទុកហ្នឹងចឹងមិនមែនមិនមែនសម្រាប់ឲ្យយើងបន្ទុះតោះឯណាចឹង សេចក្តីទុកដែលមាននៅក្នុងជីវិតគ្រប់អង្គគ្រប់គ្នានឹងតាមពិតណាមិនមែនជាសត្រូវនៃជីវិត របស់សត្វលោកយើងទេអាសេចក្តីទុកនឹងកាលណាបើបានកំណត់ដឹងនៅទុកនឹងទៅ ទៅជាការអប់រំមជ្ឈមបដិបទាទៅវិញសេចក្តីទុកនឹងទៅជាមេរៀនថ្នាក់បរិញ្ញាទៅវិញមើលមើលវាមានជាសត្រូវអីណែណាអាការដែលយើងស្អប់សេចក្តីទុកនេះណា ហ្នឹងហើយបើទុះទាស់តោមនោះនឹងសេចក្តីទុកនេះមិនកំណត់ដឹងមិនសិក្សាសេចក្តីទុកនេះអានេះអាចបានជាសត្រូវនៃសត្វលោកក្នុងវដ្តសង្សារទាំងហ្នឹងហើយអញ្ចឹងគឺសូមឲ្យពុទ្ធបរិស័ទយើង បានរំដោះខ្លួនឲ្យរួចពីសត្រូវគឺសេចក្តីប្រមាទការដែលមិន កំណត់ដឹងទុក ដល់តែមិនកំណត់ដឹងទៅវាស្អប់ទុកវាបន្ទុះវាតោះវាតោមណោះនឹងសេចក្តីទុកអានេះឯងទៅដែលនាំឲ្យមានវត្តដាក់វេឆ្ងាយទៅនាំឲ្យមានសេចក្តីទុកសោកនឹងអញ្ចឹងយើងចាំថាសេចក្តីទុកមិនមែនជាសត្រូវនៃជីវិតរបស់យើងទេអាការដែលស្អប់ទុកអីនេះទេអាការដែលមិនកំណត់ដឹងទុកអីនេះទេអានឹងឯងដែលជាសត្រូវអញ្ចឹងតេបតាមបរិបត្តិកំចាត់បងនៅសត្រូវនឹងតែមិនស្អប់ទុកទេបែរទៅជាចម្រើនបញ្ញាដោយសារតែមានសេចក្តីទុកនឹងរៀង រៀងព្រះអង្គរៀងរៀងខ្លួនទាំងសូមអនុមោទនាកើតមកវាស្ថិតនៅក្នុងភាពងងឹតអញ្ចឹងបើដឹងថាងងឹតមិនក៏មិនស្វែងរកប្រទីបយើងត្រូវអុចភ្លើងយ៉ាងណាមិញបើយើងដឹងថាយើងកើតមកមិនតាន់បានទទួលការចេះដឹងអីទៅដោយសពគ្រប់ទេបានជានៅស្រឡាញ់ស្អប់កប់តោះ លោភៈទោសៈកំណាញ់ចំណែនអីអីហ្នឹងគឺមកអំពីនៅល្ងងងងឹតហ្នឹងឯងដល់ទៅដឹងអញ្ចឹងអាហ្នឹងឯងអាចคลายទៅជាបណ្ឌិតណាទៅជាអ្នកចេះដឹងដោយ ប្រឹងប្រែង ស្វែងរកបតិបពលឺភ្លឺស្វាង តាមរយៈនៃពធយើងបូជាពធដោយការបំពេញបុណ្យកុសលសពគ្រប់ទាំងអស់ ទំនុកបំរុងប្រសង់ដោយកឋិនទានអីចឹងដើម្បីបានប្រសង់គង់នៅថែរក្សាពុទ្ធសាសនាតទៅដល់កូនចៅទៀតហើយយើងឃើញថាមរតកដល់កូនចៅនឹងពិសេសជាងមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិនឹងគឺពុទ្ធសាសនាដើម្បីកូនចៅនឹងបានទទួលការសិក្សាអប់រំបាននៅការចេះដឹងឆ្លាតយល់ដឹងនៅក្នុងព្រឹត្តិការណ៍នៃជីវិតនឹង កុំឲ្យចេះតែទទួលប្រកាន់ហួងហែងឧបាទានហើយកុំចេះតែតោះចិត្តស្អប់ខឹងមួម៉ៅអីទៅអញ្ចឹងហ្នឹងឯងចឹងគឺអ្វីអ្វីមានបច្ច័យត្រឹមត្រូវធម្មជាតិក្នុងលោក យើងកើតមកក្នុងលោកនឹងមិនមែនមកធ្វើ កំងដង់ប្រកបវិជាចាត់ចែងអីទេកើតមកដើម្បីយើងបានសិក្សាការពិត ដែល មានព្រះពុទ្ធអង្គជាបរមគ្រូ ឲ្យឃើញថាអ្វីអ្វីជារបស់នៅក្នុងโลกនឹងចឹងទៅការមិនចាប់មិនប្រកាន់មិនហួងហែងនេះឯងជាកិច្ចប្រតិបត្តិក្នុងពុទ្ធសាសនាទាំងសូមអនុមោទនីអ្នកមធរតនតយសាខ្ញុំព្រះអង្គចាស់សូមលើកកំបងអัญជលីនមស្ការឧទ្ទិសដល់ចំពោះ ប្រជុំ3នៃប្រតនត្រ័យ គឺពុទ្ធរតនៈមួយធម្មរតនៈមួយ សង្ឃរតនៈមួយដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាដ៏ខ្ពង់ខ្ពស់លើសលោកសូមនមស្ការថ្វាយបង្គំព្រះគ្រូចៅអធិការវត្តវត្តតូបណាវត្តតូប នៅក្នុងខេត្តកំពតខេត្តស្រុកទឹកឈូដោយសេចក្តីជ្រះថ្លាកណាគុណចាស់គ្រប់ព្រះអង្គទាំងកណាគុណចាស់ដែលនិមន្តមក ពីវត្តនានាដើម្បីស្ដាប់ធម៌លោកគ្រូនិងញាតិញោមពុទ្ធបរិស័ទកណាគុណចាស់ព្រះអង្គបញ្ញាបជោតោដែលជាជួយក្នុងកិច្ចការធម្មទាន ដើម្បីសម្រួលតាំងពីគ្រឿងបំពងសម្លេងហើយនឹងការថតផ្សព្វផ្សាយទៅនៅក្នុងពិភពលោកសូមឱកាសអំពីប្រសង់ដើម្បីបាន ចូលរួម សម្ដែងធម៌ចំពោះជាមួយលោកគ្រូអគ្គបណ្ឌិត ហើយនឹងលោកគ្រូធម្មចារ្យជាមចំណិត ហើយនឹងញាតិញោមពុទ្ធបរិស័ទដែលធ្វើដំណើរតាមលោកគ្រូពីភ្នំពេញមកហើយនឹងញាតិញោមដែលនៅក្នុងទីនេះណាច្រើនចឹងគឺលោកគ្រូឲ្យចាប់ផ្ដើមធัวដែលតាក់ទងនឹងជីវិតណាជីវិតពិតនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅ ក្នុងគាថាធម្មបទនឹងកិច្ចឆោមនុស្សសពតិលិភោកិច្ចឆាំងមច្ឆានិជីវតាំង កិច្ចឆាំងអឺសទ្ធម្មសាវនាងកិច្ចឆោពុទ្ធានិមបាតេវណាណាកិច្ចឆោមនុស្សសពដិលិភោគឺ ការកើតជាមនុស្សត្រឡប់អត្តភាពជាមនុស្សនឹងគឺជាការក្រក្រៃលែងញាតិញោមពុទ្ធបរិស័ទព្រះសម្មាសម្ពុទ្ធសម្ដែងថា មនុស្សនឹងជាសុគតិមនុស្សសុគតិទេវតាសុគតិគឺ មានសេចក្តីសុខ ណាមានបញ្ញាអាចស្ដាប់ធัวអាចសិក្សារៀនសូត្រអីបានគ្រប់យ៉ាងទាំងអស់នឹងចឹងការកើតមកជាមនុស្សជាការក្រ ព្រះអធិកថាបញ្យល់ថាការកើត មនុស្សនឹងព្រោះអាស្រ័យបុណ្យបើកុំឲ្យមានបុណ្យពីអតីតកាលហៅថាពុពេកតបញ្ញតាទេ គឺអត់អាចបានកើតជាមនុស្សទេណាអញ្ចឹងវាតលតែសន្សំបុណ្យច្រើនណា បានបាន មកកើតជាមនុស្សនឹង ណាហើយបានកើតជាមនុស្សហើយព្រះអង្គសម្ដែងថាណាកិច្ចឆាំងបច្ចានិជីវតាំងគឺ បានសេចក្តីថាការរស់នៅរបស់សត្វទាំងឡាយនឹងមានការលំបាកណាស់ព្រះអដ្ឋកថាបញ្យល់ថា ការរស់នៅរបស់គរាវាសដែលជាអ្នកចិញ្ចឹមបុត្រភរិយាដោយកសិកម្មដោយ ពាណិជ្ជកម្មដោយការស្វែងរកទ្រព្យចិញ្ចឹមជីវិតអីជាដើមហ្នឹងគឺជាការលំបាកក្រៃលែងណាក្រៃលែងចិញ្ចឹម បុត្រភរិយានឹងកណាគុណម្ចាស់នៅក្នុងភ្នោះនឹងមានសេចក្តីសុខហើយមានឱកាសដើម្បីស្ដាប់សិក្សារៀនសូត្រច្រើនជាងគរាវះព្រោះអីព្រោះគរាវះនឹងបញ្ចិនខ្លួនឯងតែម្នាក់ថាប្រាក់ខែ300ដុល្លារធ្វើការណា មានចំណេះវិជ្ជា ខ្លះផងណាមាន skill ខាង computing អីអីហ្នឹងមួយខែ350ដុល្លារទៅ550ដុល្លារប៉ុន្តែបើចិញ្ចឹមខ្លួនឯងតែម្នាក់ អានឹងគឺអាចគ្រប់គ្រាន់ហើយថ្លៃផ្ទះផងថ្លៃម្ហូបអាហារថ្លៃភ្លើងថ្លៃទឹកអីអីប៉ុន្តែដល់បានប្រពន្ធមកថែមមួយទៀតបើត្រូវចិញ្ចឹមម្នាក់ទៀតដែរណាដល់បានប្រពន្ធមកសន្ទុះទៅវាមានកូនមួយត្រូវចិញ្ចឹមថែមមួយទៀតកូនពីរចិញ្ចឹមមួយទៀតកូនបីចិញ្ចឹមមួយទៀតអញ្ចឹងលវល់ខ្វល់ខ្វាយជាទុកនឹងហៅថាដែលកិច្ចឆាំងមច្ចានជីវតាំងគឺការដែលរស់នៅរបស់សត្វទាំងឡាយនឹងជាទុកអញ្ចឹង ហើយបានណាកិច្ចឆាំងសទ្ធធម្មសាវនាងគឺការស្ដាប់ធម៌ជាការក្រក្រៃលែងនិងលោកគ្រូលើកឡើងកន្លែងនឹងចង់ឲ្យញាតិញោមឃើញថាចេះឥឡូវចង់ប្រៀបធៀបការដែលញាតិញោមនៅតូចណាម៉ែឪតាយុ5 6ឆ្នាំនឹងឲ្យកូនទៅរៀនចូលសាលា មិនបានឲ្យទៅរៀនថាឲ្យបានចំណេះវិជ្ជាចេះដឹងណារៀនឲ្យបានចេះដឹងនៅក្នុងបឋមសិក្សាចូលទៅក្នុងមធ្យមសិក្សា អនុវិទ្យាល័យវិទ្យាល័យអីរួចទៅទៅឧត្តមសិក្សាបានបរិញ្ញាអញ្ចឹងទៅអនុបណ្ឌិតបណ្ឌិត អីចឹងទៅដើម្បីឲ្យបានការងារធ្វើអានឹងគឺមេដាបេដាចង់បានឲ្យកូននឹងចេះអញ្ចឹងក៏ប៉ុន្តែ នៅក្នុងជីវិតរបស់យើងនឹងដែលលោកគ្រូលើកឡើងអញ្ចឹងគឺថា ការដែល យើងរស់នៅ ត្រឹមតែមានចំណេះវិជ្ជាត្រឹមតែមានទ្រព្យសម្បត្តិត្រឹមតែមានប្រពន្ធកូននឹងអត់គ្រប់គ្រាន់ទេត្រូវស្វែងរកចំណេះវិជ្ជាមួយទៀតគឺចំណេះ វិជ្ជានៅ ក្នុងពុទ្ធសាសនាកិច្ចឆាំងណសទ្ធម្មសាវនាគឺការស្ដាប់ធัวការសិក្សាប្រធัวការរៀនធัวនឹងដើម្បីឲ្យយល់ថា ជីវិតរបស់យើងមិនមែនត្រឹមតែរស់នៅ ដើម្បីឲ្យបានទ្រព្យសម្បត្តិឲ្យបានប្តីបានពន្ធចឹងទេ ណា គឺជីវិតនឹងត្រូវមានការស្ដាប់ការសិក្សាការរៀនការមានសទ្ធា ដែលហៅថាតថាតពោធិសទ្ធា ណាធិជឿនៅ ការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជឿនៅសัพពយុទ្ធញ្ញាណដែលព្រះអង្គសន្សំបារមី រាប់អសង្ខ័យកាប់មកហើយបានបានត្រាស់ដឹងជាពុទ្ធហើយព្រះអង្គសម្ដែងធัวធัวព្រះអង្គនឹងអាចដឹកនាំសត្វឲ្យរួចចាកផុតសេចក្តីទុក្ខនឹងគឺជាចំណុចដែលថាកិច្ចឆាំងសទ្ធមសាវនាងនឹងហើយខ្វះការស្ដាប់ធัวនឹងគឺអត់បានទេដូចជាព្រះសរិបុត្រនឹងសន្សំសន្សំបារមីមួយអសង្ខ័យមួយសែនកាប់ ប៉ុន្តែมันអាចត្រាស់ដឹងខ្លួនឯងបាន ដូចជាព្រះសម្មាសម្ពុទ្ធដូចព្រះបច្ចេកពុទ្ធទេត្រូវតែស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធណាទៅអាចបានសំឧបនិស្ស័យដែលសន្សំនឹងគ្រប់មួយអសង្ខ័យមួយសែនខាប់ជាអគ្គសាវកហើយក៏ដោយប៉ុន្តែត្រូវស្ដាប់ធัวកលាស់គាថា ឬមួយគាថា យេធម្មាហេតុបពពវេទេសង្ហេតុងតថាកតាំង ធัวទាំងឡាយកើតអំពីហេតុព្រះតថាគតសម្ដែងអំពីហេតុនៃធัวទាំងឡាយនោះទេយេទេសញ្ចៈយោនរោធោចៈអេវាំងវេទីមហាសមណោតេសាវកនឹងផ្សេងគ្នា មួយស្ដាប់តែកលាស់គាថា គឺជាសាវកស្ដាំឯមួយទៀតជាសាវកឆ្វេងដែលដែលជាអេតតកៈខាងមានរិទ្ធនឹងលោក ស្ដាប់តលពេញមកគាថា ណាយេធម្មាហេតុបពវេទេសង្ហេតុងតថាគតោទេសញ្ចយោនរោធោចៈអេវង្វេទីមហាសមណោតេនឹងគឺកាធัวទាំងឡាយកើតអំពីហេតុព្រះតថាគតសំដែងអំពីហេតុទាំងឡាយនោះព្រះអង្គសំដែងអំពីការរលត់ទៅនៃហេតុដែលជាការរលត់នៅទុកហើយនឹងណាឧបាយដែលនាំឲ្យរលត់ទៅនៅហេតុណាគឺរលត់នៅទុកទាំងឡាយហ្នឹង នឹងគឺស្ដាប់ពីព្រះអសិជិនឹងបានតាំងនៅក្នុងសោតាបដិផលទាំងអស់គ្នានឹងនឹងគឺចង់ឲ្យញាតិញោមឃើញថា នៅ ក្នុងជីវិតនឹងត្រូវតែស្ដាប់ត្រូវតែសិក្សាត្រូវតែរៀនអាការស្ដាប់ការរៀននឹងដូចជាញាតិញោមកាលពីតូចដែលម៉ែឪឲ្យទៅរៀននឹងដូចគ្នាប៉ុន្តែការរៀននៅក្នុងទីនេះ រៀនដើម្បី ដោះខ្លួនឲ្យចេញ អំពីវត្តដាក់នេះ គឺណាកិលេសវត្តដាក់ណា កម្មវត្តដាក់ហើយនឹងវិបាកវត្តនឹងវិបាកវត្តដាក់នឹងគឺជាចំណុចដែលឈ្មោះថាកច្ឆੰងសទ្ធមសាវនੰដល់ដែលកិច្ចឆោពុទ្ធានិមបបាតោគឺការត្រាស់ដឹង ជាពុទ្ធនឹងជាការក្រព្រះអធិកថាបញ្យល់ថាការដែលសន្សំបារមីដើម្បីបាន ជាពុទ្ធនឹងដូចជាព្រះសម្មាសម្ពុទ្ធ បរមគ្រូនៃយើងព្រះសមណគោដមបរមគ្រូនៃយើងដែលលោកបានត្រាស់ដឹង ដោយបញ្ញាធឹកនឹងគឺសន្សំបារមី20អសង្ខ័យមួយសែនកាប់គឺការដែលមិនទាន់ចេញវាចានឹង7អសង្ខ័យពេលចេញវាចា9ទៀត16ហើយនឹងព្រះសមាសាមពុទ្ធទីបាំងកព្យាករនៅ4អសង្ខ័យទៀតសរុបទាំងអស់20អសង្ខ័យព្រះអធិកថាបញ្យល់ថាការសន្សំប ណាសន្សំនៅអភិនិហារបៀបនេះ គឺជាការយូរក្រៃលែងនិងសម្រាប់បញ្ញាធឹកដល់វិរិយធឹកហើយនិងសទ្ធាធឹកអីកាន់តែវែងជាងនឹងទៅទៀតដូច្នេះហើយបានជា ជាការកើតឡើងនៃ ព្រះសម្មាសម្ពុទ្ធជាការក្រព្រោះម្យ៉ាង គឺការដែលគឺការដែលសន្សំបារមីនឹងម្យ៉ាងទៀតគឺការស្ដាប់ធัวចម្រើនពួរត្រឡប់មកវិញការស្ដាប់ធัวជាការក្រព្រោះ ថាអ្នកដែលចេះសំដែងធัวអ្នកដែលយល់ធัวនឹង គឺមានក្រណាក្រអ្នកដែលយល់បរមត្តធัวអ្នកដែលយល់នៅធัวសម្រាប់ត្រាស់ដឹង អាចសំដែងបានដែរសំដែងនៅក្នុងសតនបេដកនៅក្នុងបសូតអីចឹងប៉ុន្តែមិនមែនជាធัวដែលចេញអំពីភព3ទៅរកព្រះនិព្វាននឹងគឺជាបុគ្គលដែលស្វែងរកដោយក្រព្រះអធិកថាបញ្យល់ចឹងបញ្យល់ថាអ្នកសំដែងធัวនឹងក្រណា កាលព្រះសម្មាសម្ពុទ្ធព្រះអង្គគង់ប្រជញ្ញនៅឡើយព្រះសម្មាសម្ពុទ្ធជាអ្នកសម្ដែងបើអត់អត់ពីព្រះអង្គទៅសាវកទាំងឡាយដែលជាព្រះអរហន្តនឹងសម្ដែងក្រោយមកចេះតែអស់អស់អស់ទៅណាបញ្ញារបស់យើងសពថ្ងៃហ្នឹងកាន់តែខ្សោយទៅ ហើយកាមគុណនឹងវាសម្បូរទូអវិជ្ជានឹងវាបិទបាំងនៅសភាវៈធម៌ពិតអញ្ចឹងការដែលការដែល កិច្ចឆាងសទ្ធមសាវនាំងនឹងគឺជាការក្រពុទ្ធានុមបាតោគឺជាការក្រជាដើមនឹងគឺជាចំណុចសំខាន់ ចំណុចសំខាន់មួយទៀតដែលលោកគ្រូចង់លើកអំពីឥឡូវហ្នឹងណាភ្លើងកំពុងតែឆេះនៅលើក្បាលភ្លើងគឺជាតិភ្លើងគឺជារាភ្លើងគឺជាធិភ្លើងគឺមរណៈដែលញាតញោមពុទ្ធបរិស័ទអត់ឃើញទេឡែកតែសបាយនឹងកាមគុណទាំង5គឺរូប ណាវត្ថុកាម និងកិលេសកាមវត្ថុកាមគឺរូបណាសំលេងក្លិនរសផោតពៈជាវត្ថុកាមហើយនិងកិលេសកាម គឺជាតួតណ្ហាគឺជាតួសេចក្តីប្រាថ្នាគឺជាគួសេចក្តីត្រេកត្រអាលនៅ ក្នុងវត្ថុកាមនឹងនឹងហៅថាណានឹងហៅថា ការដែលជាប់ជំពាក់នៅក្នុងកាមនឹងហើយដល់ជាប់ជំពាក់នៅកាមនឹងទៅអវិជ្ជាវាបិទបាំងមិនឲ្យឃើញសភាវធម៌ពិតដែលប្រព្រឹត្តទៅត្រឹមតែជាដំណររបស់សង្ខារធម៌សុទ្ធសុទ្ធដល់អញ្ចឹងបានព្រះសម្មាសម្ពុទ្ធថាចុះបើភ្លើងកំពុងតែឆេះលើក្បាលអញ្ចឹងហើយអ្នកទាំងឡាយនឹងមិនក៏នៅតែសបាយភ្លើតភ្លើននៅក្នុងโลกនេះមិនក៏មិនស្វែងរកប្រទីបដើម្បីបំភ្លឺនៅការងងឹតនោះណានៅការងងឹតគឺអវិជ្ជានឹងបាន គឺការបំភ្លឺនឹងគឺតួបញ្ញាហ្នឹងបញ្ញាដែលប្រព្រឹត្តទៅ នៅក្នុងលោកយៈបញ្ញា ហើយនឹងលោកកតរៈបញ្ញា ដែលជាប្រទីបដើម្បីបំភ្លឺឲ្យឃើញ អំពីសង្ខារធัวសតសតដែលកំពុងតែ ប្រព្រឹត្តទៅ ជាដំណរសង្ខារធัวសតសតដែលមាននាមធัวហើយនឹងរូបធัวកើតហើយរលត់កើតហើយរលត់មិនចេះចប់មិនចេះឈរនឹង សមត្ថសមត្ថទាញៈណាបស្សតិនឹងគឺ បានសេចក្តីថាបញ្ញា បានឃើញ នៅការពិតនៃសភាវធัวទាំងនោះ ដោយការសិក្សាព្រះបរិយ័តដោយការស្ដាប់ធัวកណ្ដាស្ដាប់ធัวយល់នៅពេលនឹង គឺអសតិដែលជាតួសតិរលឹកចំពោះសភាវធម៌នឹងអាចមកប្រកបចំពោះវិសេសលក្ខណៈនៃរូបវិសេសលក្ខណៈនៃនាម ហើយទីបំផុតសតិចាប់ផ្ដើមកំណត់ដឹងនៅអ្វីអ្វីដែលកំពុងប្រកបដោយ មិនចាប់ប្រកាន់ថា ហួងហែងថាជារបស់យើងហើយទីបំផុតអាការមិនចាប់ប្រកាន់នឹងឯងជាការសុកចិត្តអាការសុកចិត្តនឹងជាបដិបទាដែលប្រព្រឹត្តទៅដើម្បីព្រះនិព្វានសូមអនុមោទនានៅក្នុងជីវិតយើងវាមានសេចក្តីទុក្ខតាមផ្លូវចិត្តនឹងដែលវាកើនឡើងចម្រើនទៅតាមអាការដែលយើង ធ្វើຕົកក្នុងចិត្តខុសក៏ណាបើទៅតាមជីវិតនឹងដូចជាការដែលយើងឃើញរូបអីចឹងទៅវាអត់មានសេចក្តីទុកអីនឹងការឃើញរូបនឹងមិនល្អមិនអីវាអត់មាន ទុក្ខវេទនា អីនឹងកើតតាមផ្លូវភ្នែកនឹងទេចក្ខុវិញ្ញាណប្រកបដោយបេក្ខាប៉ុន្តែដែលទុក្ខហ្នឹងវាមានកម្រិតច្រើនទៅតាមផ្លូវចិត្តបណ្ណាសំឡេងក៏អញ្ចឹងសោតវិញ្ញាណហ្នឹងអត់ប្រកបដោយទុក្ខវេទនាទេខៀនវិញ្ញាណក៏អញ្ចឹងជីវហាវិញ្ញាណក៏អញ្ចឹងតលកាយវិញ្ញាណអកុសលវិបាកអានឹងបានប្រកបដោយ ទុក្ខវេទនាឈឺលំបាក តាមផ្លូវកាយនឹងប៉ុន្តែប៉ុណ្ណឹងក៏ជាធម្មតា សម្រាប់រូបកាយព្រះ សម្មាសម្ពុទ្ធក៏មាន ទុក្ខវេទនាផ្លូវកាយហ្នឹងព្រះអង្គអត់មានទោមនស្សផ្លូវបតីមែនតែ ទុក្ខវេទនាផ្លូវកាយមានព្រះអរហន្តទាំងឡាយហ្នឹងជាមួយគ្នានឹងកាយវិញ្ញាណអកុសលវិបាកអញ្ចឹងពុទ្ធបរិស័ទយើង ដាប់ពធัวដើម្បីកាត់បន្ថយនៅសេចក្តីទុក្ខក្នុងជីវិត ត្រូវបន្ថយសេចក្តីទុក្ខតាមផ្លូវចិត្តហ្នឹងឯងចឹងឲ្យយើងឆ្លាតបើចិត្តយើងមិនកើតទុក្ខហើយអាហ្នឹងគឺថាសព្វស័កទុក្ខសៈសុខੰបហានੰងចឹងការដែលលះបង់ នៅសេចក្តីទុក្ខបានហ្នឹងគឺជាសុខចឹងយើងឆ្លាតឆ្លះទៅ នៅក្នុងការវឹកហាត់អប់រំចិត្ត ត្រូវត្រឡប់អំពីការដែលយើងស្វែងរកសេចក្តីសុខជាមួយ នឹងអវ័យអវ័យខាងក្រៅហ្នឹងមករកសេចក្តីសុខក្នុងចិត្តសន្តានរបស់យើងវិញយើងសប្បាយចិត្តនឹងការឲ្យទានអញ្ចឹងអាហ្នឹងមានសេចក្តី សុខហើយចឹងហ្នឹងឯងអប់រំរឿយរឿយរហូតដល់ទៅថាអូកិច្ចការងារក្នុងជីវិតរបស់យើងហ្នឹងគឺយើងត្រូវឲ្យទានទៅតើនេះដើម្បីសេចក្តីសុខក្នុងជីវិត មិនសបាយតែពេលឲ្យទេពេលណានឹកឃើញសបាយពេលហ្នឹងហើយសបាយនឹងឯងគឺជាសេចក្តីសុខហ្នឹងឯងត្រូវអប់រំសេចក្តីសុខហ្នឹងរហូត ដល់ទៅមាន អារម្មណ៍នៃប្រកម្មដ្ឋានទៀតផ្លូវចិត្តហ្នឹងគឺនឹកឃើញគុណប្រពុតគុណប្រធัวគុណប្រសង្ឃចឹងទៅ ដែនដីពុទ្ធភូមិធម្មយាត្រាទៅ បាន ជាអារម្មណ៍នាំមកនៅសេចក្តីសុខផ្លូវចិត្តហ្នឹង ទៅជាពុទ្ធានុសតិថាចឹងក៏ណាអប់រំឲ្យបានទីក្តីសពផ្លូវចិត្តនឹងច្រើនឡើងច្រើនឡើងទៅបានយើងចេះសន្តោសហ្នឹងតែជាមួយគ្នានឹងទ្រព្យសម្បត្តិអីដែលយើង មានទាំងប្រមាណហ្នឹងมันធ្វើឲ្យយើងកើតទុកទោមនស្សព្រៀបផ្ទឹមទៅ នឹងអ្នកដតីរឿងអីរឿងអីដើម្បីថាធ្វើយ៉ាងម៉េចឲ្យយើង មាន ដូចអ្នកដតីអីទេព្រោះយើងដឹងថាมันចាំបាច់តលតែដូចអ្នកដតីក៏យើងរស់សេចក្តីសុខបានតាមផ្លូវចិត្ត ស្រេចតែយើងមិនកើតទុកយើងបាយមួយចានរស់នៅមួយថ្ងៃយើងបាន24ម៉ោងហើយយើងឲ្យសេចក្តីសំខាន់24ម៉ោងហ្នឹងត្រង់សិក្សាឲ្យចិត្តយើងនឹងឆ្លាតឡើងចេះដឹងឡើងអានេះគឺថាសេចក្តីសុខដែលយើងត្រូវមកស្វែងរកពីការអប់រំចិត្តនឹងឯងជំនួសអាការដែលយើងចេះតែអន្ទះអន្ទែងត្រូវការប្រាថ្នាចង់បានពីអ្នកដតីនឹងឯងរឿងអីរឿងអីពីមេឃពីដី បន់ស្រន់បួងសួង សូមពីព្រះជាម្ចាស់អីហ្នឹងមិនចាំបាច់ទេ គឺថាយើងយល់ដឹងអ្វីអ្វីក្នុងលោកទៅតាមសេចក្តីពិតទៅ គឺលះបង់តណ្ហាបាន វាអត់មាន ទុកតោមនោះវាអត់មានបន្ទុះអញ្ចឹងគឺជាសេចក្តីសុខហើយដូចជាប្អូនរបស់ភេរទ្វាជាព្រាមអញ្ចឹងកណាឈ្មោះអាកោសកៈឬសូថាបងបង្កើតមកបួសនឹងខឹងណា ខឹងតែព្រះសមណៈគោដំនឹងលបួងលួងលោមបងខ្លួនឯងនឹងឲ្យមកបួសហ្នឹងឯងអញ្ចឹងមកដល់អត់មានសួរហេតុផលអីទេគឺថាពោលនៅ បរោសវាចាពាក្យជេដែលជាវាចារបស់អសប្បរោះមិនមែនជាវាចារបស់សប្បរោះនឹងបរោសវាចាផ្សេងផ្សេងទៀតអាកោសវត្ថពាក្យបញ្ឈឺចិត្តហ្នឹងណារួចទៅព្រះរាមាភិយា ព្រះអង្គក៏ទ្រង់ត្រាស់សួរថាអាការដែលអ្នកឯងបន្ទុះចំពោះតថាគតដែលតថាគតមិនបន្ទុះតបខឹងនឹងតថាគតដែលតថាគតមិនបានខឹងតបអញ្ចឹងអញ្ចឹងអញ្ចឹងអញ្ចឹងអានឹងគឺប្រៀបបីដូចថាអ្នកឯងរៀបចំអាហារភោជនអីឲ្យភ្ញៀវចុះបើភ្ញៀវអត់បានបរិភោគហ្នឹងអាហារភោជនហ្នឹងជារបស់អ្នកណាអាហ្នឹងរបស់ខ្ញុំព្រះអង្គណាយ៉ាងណាមិញណា គឺការខឹងក្រោតរបស់អ្នកនឹងគឺតថាគតអត់បានបរិភោគរួម ជាមួយទេជារបស់អ្នកឯងតែម្យ៉ាងទេការដែលពោពាក បរោសវិជាតកោះបោះបោកមរតថាគតនឹងតថាគតអត់មានតកោះបោះបោកអីតបទេខឹងមរតថាគតតថាគតអត់មានខឹងក្រោតតបទៅវិញទេចឹងជារបស់អ្នកឯងតែម្យ៉ាងទេហើយគាត់ស្ដាប់អត់ អត់តន់ជ្រាបគុណរបស់ព្រះអង្គទេទៀតនឹងឧបនិស្ស័យព្រះរហັດទៅទៀតចូលកាន់ភ្នោះប៉ុន្តែមិនតន់ជ្រាបមិនតន់ដឹងនឹងរឿងដែលមិនតន់ដឹងនឹងវាចឹងនឹកឃើញថាមានតបោះអីសីអីអីហ្នឹងតែកាលណាខឹងហើយតែងដាក់ប្រដាសាអីអីចឹងណាអាហ្នឹងក៏គាត់គិតថាបកោដំហ្នឹងចំនួនជាខឹងហើយដាក់ប្រដាសាឲ្យគាត់ហ្នឹងថាវាជារបស់ គាត់តែម្នាក់ឯងទៅដូចថា អាពាក្យដែលគាត់ជេរទាំងប្រមាណហ្នឹងគឺឲ្យឲ្យព្រាមឯងដូចពាក្យជេរខ្លួនឯងហ្នឹងទៅជាគោកបីឆ្កែឆ្មាជានរកជាប្រែតអីហ្នឹងគឺនៅលើព្រាមឯងទាំងអស់អញ្ចឹងគាត់គាត់ស្ដាប់ទៅគាត់គាត់នឹកថាព្រះដែលមានពភាកហ្នឹងព្រះអង្គដាក់បដាសាឲ្យពាក្យរបស់គាត់ទាំងប្រមាណហ្នឹងនៅលើខ្លួនគាត់ចឹងទៅក៏បានកាត់ពោលថាឮមកថាប្រសមណៈគោដំអត់ចេះខឹងឥឡូវខឹងខឹងខឹងមករកខ្ញុំព្រះអង្គហើយហ្នឹង នឹងឯងអានឹងចោតប្រកាន់ព្រះដមានពភៈថែមរឿងទៅទៀតបាន ព្រះដមានពភៈព្រះអង្គសម្ដែង4បកាថាទាំងដែលធ្វើឲ្យមានទីក្តីជ្រះថ្លាហើយសូមសមាទោសព្រះអង្គសូមបួសឲ្យសម្រេចព្រះអរហន្តទៅ4បកាថានឹងចាប់ផ្ដើមព្រះអង្គសម្ដែងអាកោធស្សៈកតោកោធោទាំងទេសៈសមៈជីវិណោសមៈតេញា វិមុតតាសៈឧបសន្តាសៈតាតិណូចឹងនឹងគឺកោតោកោធោហ្នឹងកំតាន់ប្រែប្រែអាកោធសៈហ្នឹងមុនគឺជាបុគ្គលដែលមិនមានសេចក្តីក្រោតតែអន្តសៈគឺជាអ្នកដែលបាន អប់រំទូលមានចិត្ត សមជីវិណោនឹងគឺថាចិញ្ចឹមជីវិតស្មោះស្មៅដោយប្រពៃសមទាញាវិមុតតាសៈមានចិត្តផុតស្រឡះព្រោះបានដឹងត្រូវឧបសន្តាសៈគឺមានចិត្តស្ងប់រងាប់តាទីណូនឹង មិនញាប់ញួរនឹងលោកធัวរួចទៅបានទៅប្រែកតោកោធោនឹងប្រែមកថាតើបុគ្គលមានសភាពបែបហ្នឹងតើចេះខឹងចេះក្រោតយ៉ាងម៉េចកើតទៅខឹងក្រោតមកពីណា បើអាកោតធសៈអាកោតធសៈហ្នឹងវាអត់ក្រោតទៅហើយប៉ុណ្ណាទាំងទសៈសមៈជីវិណោសមៈទាញាវិមុតតសៈឧបសន្តសៈតាតិណោនឹងអស់មកគាថាទៅបានព្រះអង្គសម្ដែងតសេវៈតេនៈបាបិយោយោកតខាំងបដិកច្ចតេកតខាំងអបដិកច្ឆាន្តោសង្គាមំចេតេទុច្ចយ៉ាង ព្រះអង្គត្រាស់ថាណែត្រង់ដែលថាយោកុធាំងបដិកុជតិបុគ្គលណា ក្រោតតបបុគ្គលដែល ជាអ្នកក្រោត មុនហើយហ្នឹងណាណែអ្នកក្រោតតបនឹងឯងគឺបាបជាង អ្នក ដែល ក្រោតមុនទៅទៀតតាសេវៈតេនអ្នកបាបយោ បាបហ្នឹងឯងបុគ្គលនឹងឯងបាប ជាង បុគ្គលដែលក្រោតមុនទៅទៀតតាសៈអេវៈនេះ តាសេវៈនឹងគឺថាក្នុងព្រះកថាលោកបញ្យលថា បាបជាងអ្នកដែលក្រោតមុននឹងទៅទៀតពីព្រោះយើងដឹងថាអ្នកក្រោតមុននឹងវាអត់ល្អហើយប៉ុន្តែអត់មានបញ្ញា យល់ដឹងអំពីសេចក្តីក្រោតនឹងឯងមិនល្អអញ្ចឹងទៅក៏ក្រោតតបតទៅវិញនឹងអាហ្នឹងគឺកម្លាំងនៃសេចក្តីខឹងក្រោតហ្នឹងវាខ្លាំងជាងមកអំពី ក្រោតចឹងហើយអត់អត់យល់អត់ដឹងថាការក្រោតហ្នឹងមិនល្អมันគួរឲ្យមាននៅក្នុងសន្តាននៃចិត្តទេអញ្ចឹងគេខឹងយ៉ាងម៉េចអញត្រូវខឹងតបតយកទៅពីឈ្នះអ្នកដតីនឹងទៅវិញអញ្ចឹងអាហ្នឹងគឺថាយើងយើងតែងតែអាងថា គេធ្វើអីដាក់ខ្ញុំមិនល្អខ្ញុំធ្វើតបទៅវិញអញ្ចឹងទៅខ្លួនឯងនឹងអត់អីទេមកអំពី អ្នកដតីគេធ្វើមុន គេខឹងយើងមុនគេស្ដីគេថាគេធ្វើអ្វីមិនល្អដាក់យើងមុនយើងធ្វើតប ទៅវិញអញ្ចឹងយើងអត់អីតាមពិតអីជាងអ្នក មុនទៅទៀតទៀតប៉ះសេវៈតេអ្នកបាប្រយោអាហ្នឹងឯងបើយើងមានស្មារតីយើងដឹងថាអូអ្នកដែលខឹងក្រោតហ្នឹងកំពុងតែមានទុក្ខណាខឹងក្រោតរឿងអីរឿងអីហ្នឹងកំពុងតែមានសេចក្តីទុក្ខណាលំបាកណាគឺថាបង្កាត់ភ្លើងដុតខ្លួនឯងទៀត ហើយដល់តែយើងខឹងក្រោតតបទៅវិញគឺយើងទៅតភ្លើងពីគេមកដុតខ្លួនឯងអាហ្នឹងវាវាងងនឹងឯងអញ្ចឹងបើយើង ដឹងថាអ្នកអតីប្រកាត់ភ្លើងដុតខ្លួនឯងហើយយើងកុំទៅចម្លងតភ្លើងដឹងណាអ្នកដែលឆេះភ្លើងហ្នឹងវាយ៉ាងម៉េចផ្ទះផ្ទែងក្តៅក្រហាយអញ្ចឹងទៅដូច្នេះយើងត្រូវប្រយ័ត្នប្រយែងបើដូចជាថាសត្វគោផងទៀតអាខាងមុខវាដើរទៅលុយទឹកណា វាមើលរណ្ដៅអត់ឃើញ វាស្លោះជើងចឹងតម្រាំតែបានរើរួចណាអាគោខាងក្រោយនេះទៅដល់កន្លែងហ្នឹងលោតទៅដល់កន្លែងហ្នឹងលោតណាវាវាវាចេះដឹកអញ្ចឹងអាហ្នឹងគោចូលមនុស្សយើង ទៅល្ងងអីជាងសត្វ បើដឹងថាកន្លែងណាវាមិនល្អកន្លែងណាវា ជាទុកជាទោសអញ្ចឹងយើងទៅលិចលួងទៅស្លោះផុងអីដូចអ្នកមុនមុន យើងត្រូវសិក្សាយកការប្រព្រឹត្តរបស់អ្នករតីហ្នឹងមកជាមេរៀនទាំងថាមិនល្អហើយយើងដឹងថាមិនល្អហើយយើងកិច្ចយើងជាបើថាល្អយើងប្រព្រឹត្តបរិបត្តិតាមអញ្ចឹងទៅអាហ្នឹងវាចំណេញអញ្ចឹងអាហ្នឹងបានមានបញ្ញាទាំងសិក្សារស់នៅអញ្ចឹងប៉ុន្តែ ព្រះពុទ្ធអង្គទ្រង់សម្ដែងបន្តមកកលាស់គាថាទី2នឹងទៀតព្រះអង្គអត់មានដាក់យោឯងកត់ភាំងដូចគ្នាក្រោតហ្នឹងហ្នឹងឯងអ្នកដតីដែលក្រោតហើយហ្នឹងកត់ភាំងហ្នឹងអបដិកុឆានតោអត់មានខឹងក្រោតតបទៅវិញទេសង្គាមង្គចេតិទុច្ចយ៉ាងណែបុគ្គលដែលមិនខឹងក្រោតតបទៅវិញនឹងឯងឈ្មោះថាជាអ្នកឈ្នះនៅសង្គ្រាម ដែលគេឈ្នះបានដោយក្រមិនមែនងាយឈ្នះទេចឹង ហ្នឹងឯងមេតបក៏ដោយប្រអិនក៏ដោយពូអសលស្ដាច់អសលក៏ដោយហ្នឹងឯងដែល អាចធ្វើសង្គ្រាមឈ្នះ អ្នកដតីណាដូចប្រអិនឈ្នះពូអសលអីអីចឹងទៅក៏ប៉ុន្តែអាការដែលឈ្នះសេចក្តីក្រោតខ្លួនឯងនេះព្រះអង្គសម្ដែង ថាសង្គាមញ្ញចេតិទុច្ចយ៉ាងគឺ ជាការដែលឈ្នះសង្គ្រាមដែលគេឈ្នះបានដោយក្រអញ្ចឹងអញ្ចឹងកិច្ចការទូនាទីពុទ្ធបរិស័ទយើងមានរស់នៅជាប្រកដីហ្នឹងគឺកិច្ចការសំខាន់យកឈ្នះកិលេសខ្លួនឯងចឹងកុំកុំចិត្តតែចង់ឈ្នះអ្នកដតីរឿងខ្លះត្រូវចាញ់ក៏ចាញ់ទៅភរិយាក៏ដោយស្វាមីក៏ដោយវាអត់បកែអីនឹងទៅឈ្នះគេចឹងទេបើឈ្នះគេទៅវាអស់កិលេសខ្លួនឯងអានឹងចិត្តតែខំប្រឹងទៅ បើយើងទៅឈ្នះអ្នកដតីសំបីសម្លាប់គេពេញផែនដីអស់ក៏យើងមិនអស់បាបអញ្ចឹងទេអានឹងមិនបាច់ទេចឹងនាំតែបាបកម្មពីវេរាណានៃទៅទេយកឈ្នះតែខ្លួនឯងតែម្នាក់នេះអេកញ្ចៈជយមត្តាណੰសវេសង្គាមជុត្តមោទៀតឈ្នះតែខ្លួនឯងម្នាក់នឹងជាកំពូលនៃការឈ្នះក្នុង សមរភូមិចឹងហើយព្រះអង្គសម្ដែងមកពាក្យថាទី3ចឹងគឺ ឧបិនមត្ថังចរតេអត្តណោចៈបរសច្ចៈបរាំងសង្កបតាំងញត្វាយោសតោឧបសម្មតិប្រែយោសតោឧបសម្ណាមតិនេះគេថាបុគ្គលណាណាមានស្មារតីស្ងប់រងាប់ហ្នឹងឯងយោសតោឧបសម្មតិហ្នឹងមានស្មារតីស្ងប់រងាប់ ដឹងថាអ្នកតន្ត្រីខំក្រោតហើយបរាំងសង្កបិតាំងញាត់ថ្វាញាត់ថ្វានឹងដឹងហើយដឹងថាសង្កបិតាំងនឹងវាកំរើកញាប់ញួរក្តៅកាហាយហើយអ្នកតន្ត្រីបរាំងហ្នឹងហ្នឹងឯងចឹងប៉ុន្តែគឺថាជាអ្នកមានស្មារតីស្ងប់រងាប់គឺណា ត្រង់ដែលថាយោសតោឧបសម្មតិនឹងមានស្មារតីស្ងប់រងាប់ហ្នឹងអ្នកហ្នឹងព្រះអង្គសម្ដែងថាជាអ្នកប្រព្រឹត្តទៅ នៅ ក្នុងប្រយោជន៍ទាំងពីរគឺថាជា អ្នកធ្វើឲ្យសម្រេចនៅប្រយោជន៍ទាំងពីរអត្តនោចៈបរសច្ចៈគឺប្រយោជន៍ខ្លួនឯងផងប្រយោជន៍អ្នកដតីផងដល់ទៅ ការដែលដឹងថាអ្នកដតីខឹងក្រោតហើយមានស្មារតីស្ងប់រងាប់ណា ចឹងទៅខ្លួនឯងហ្នឹងក៏បានប្រយោជន៍ត្រង់ដែលថាមិនខឹងក្រោតហ្នឹងហើយក៏ធ្វើឲ្យអ្នករតីនឹងឯងមិនបង្ករឿងរ៉ាវអីធំដុំទៅទៀតកាលណាបើយើងបន្ទុះតបទៅវាដូចយកភ្លើងទៅលួចភ្លើងអញ្ចឹងវាមានអីលួចវារត់ទៅឆេះទៅទៀតតែបើយើងប្រតិបត្តិយកទឹកទៅលួចភ្លើងអាហ្នឹងវាគឺបានប្រយោជន៍ទាំងពីរទាំងខ្លួនយើងផងអ្នករតីហ្នឹងក៏មិនបង្ករឿងអីទៅទៀតផង ចឹងទៅវាបានរលត់នៅភ្លើងនឹងព្រោះយើងអត់មានមកយកឈ្នះអីក្នុងโลกនេះទេតែអត់រួចផុតចាក់ទុកអញ្ចឹងមិនបាច់ខំប្រឹងប្រែងអីទៅប៉ុណ្ណឹងប្រជែងអីទេណែអ្វីដែលយើងត្រូវប្រតិបត្តិឲ្យតាន់ពេលដែលមានពុទ្ធសាសនានេះគឺដើម្បីឈ្នះកិលេសក្នុងចិត្តសន្តានរបស់យើងវាដូចជា ផ្ទះយើងអញ្ចឹងណា យើងមើលមើលកុំនិយាយដល់ទៅមនុស្សអាក្រក់មនុស្សខូចមកពីណាពីណីកុំនិយាយដល់ទៅពស់វេឆ្កែឆ្កួតអីណាសំបីតែមូសរុយហ្នឹងមិនឲ្យគ្នានៅផងយកថ្នាំមកបាញ់ងាប់គ្នាអស់កដោអីអីហ្នឹងកលាតអីអីហ្នឹងហើយចូលដល់កិលេសមិនក៏ຕົកនៅរហូតអស់រាប់កាប់មកមើលមើលទាំងអត់ អត់មានស្មារតីដឹងថានឹងជាចោរខ្មាំងជាសត្រូវក្រៃលែងជាងអសេរពឹសទៅទៀតអត់ដឹងទេគឺថាចិញ្ចឹមខ្មាំងសត្រូវនៅក្នុង ជីវិតរបស់យើង វត្តសង្សាបាយភូមិទីក្តីទុកអីទាំងអស់ហ្នឹងដោយសារកិលេសក្នុងចិត្តទេតើអញ្ចឹងយើងត្រូវរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អហ្នឹងគឺយើងត្រូវដឹងថាអានេះជីវិតរបស់យើងណា ដែលថាជីវិតរបស់យើងហ្នឹងមិនមែនទៅតោះជាមួយសពេធម្មាអនត្តាឯនិយាយដោយសន្មត ដែលថាយើងគឺមិនមែនអ្នកដតីជីវិតយើងត្រូវគ្រប់គ្រងមើលថែបានល្អណារឿងអីដែលយើងចេះតែបដែតបណ្ដោយឲ្យបាបអកុសលហ្នឹងមកមកនៅ ជាមួយអញ្ចឹងហើយបើអ្នកដតីហ្នឹងគ្រាន់តែរខិតលបងអីបន្តិចហ្នឹងក៏ក្តីក្តាំណានៃ មិនចាំបាច់ដល់តែគេថាផ្ទះរបស់គេអីអីចឹងទេតវ៉ាណាណីអីហ្នឹងហើយយំស្រែករោជំនួយអីសពគ្រប់ទាំងអស់ ត្រង់ដែលថាអ្នកដតីហ្នឹងមករំលោភយកកម្មសិទ្ធិរបស់យើងហើយមើលមើលជីវិតរបស់យើងដែលខំប្រឹងប្រែងចិនទំនប់បំរុងបីបាច់មើលថែណានៃហើយបែរទៅជាទាស័កខ្ញុំបំរើរបស់កិលេសធ្វើអីអីក៏បំរើ បាបដែរហ្នឹង ណែឥឡូវហ្នឹងយើង មានឱកាសបំរើប៉ុនហ្នឹងឯងធ្វើកឋិនទានហ្នឹងបំរើប្រតនត្រ័យបរិចរិយានុត្តរិយៈអញ្ចឹងយើងខំតាំងចិត្តប្រឆាំងជាមួយ បាបថាយើងឈប់បំរើអ្នកឯងហើយអ្នកឯងប្រើយើងឲ្យទៅសម្លាប់សត្វយើងអត់ទៅទេប្រើឲ្យយើងទៅប្រព្រឹត្តបញ្ញវេរារឿងអីរឿងអីយើងអត់ធ្វើទេយើង អញមិនមែនអ្នកបំរើឯងទេអញ្ចឹងណាតគ្នាម៉ាំងម៉ាំងអញ្ចឹងទៅអញមិនខ្ញុំបំរើឯងទេឥឡូវមាន ពុទ្ធទូប្រសង់អញឈប់បំរើឯងមកបំរើពុទ្ធទូប្រសង់បំរើប៉ុនវិញ ដើម្បីជួយខ្លួនយើងឲ្យបានរួចផុតចាកទុកអញ្ចឹងណាយើងប្រឆាំងជាមួយបាបអញ្ចឹងប៉ុន្តែហ្នឹងបានតែអ្នកឆ្លាតទេណានឹងឯងអ្នកល្ងងអីហ្នឹងគឺមិនបានទេចឹងគឺ ដែលព្រះអង្គទ្រង់សម្ដែងពាក្យថាទី4ចុងក្រោយមកនេះកណាត្រង់ដែលថាអភិនញ្ញតិកិច្ឆន្តានังអត្តនោចៈបរសច្ចៈជានាមញ្ញន្តេពេលោតេយេធម្មាអកោវិទាតេគឺបុគ្គលដែលមិនឆ្លាតឆ្លៀសនៅ ក្នុងធัวនេះក៏ណាហ្នឹងឯង បុគ្គលដែលមិនឆ្លាតឆ្លៀសនៅក្នុងធัวគឺបុគ្គលមិនមិនឆ្លាតនៅក្នុងអរិយសច្ចៈធัวទៀតអត់ដឹងសេចក្តីទុក្ខព្រោះហេតុអីអត់ដឹងអំពីការអស់ទៅនៃទុក្ខនឹងយ៉ាងណាអានឹងឯងគឺមិនឆ្លាតឆ្លៀសក្នុងធัวហ្នឹងសម្គាល់បុគ្គលដែលដែលប្រព្រឹត្តនៅអំពើជាប្រយោជន៍ទាំងទាំងសងខាងនេះត្រង់ដែលថាជាអ្នកមានសេចក្តីអត់ធន់ ដើម្បីប្រយោជន៍ខ្លួនឯងផងប្រយោជន៍អ្នកដទៃផងអត់ធន់គឺមិនខឹងមិនក្រោធហ្នឹងណាជាអ្នកស្ងប់រងាប់ហ្នឹងណាមានស្មារតីប្រព្រឹត្តទៅដោយសេចក្តីស្ងប់រងាប់ណារមែងប្រព្រឹត្តទៅបាន សម្រេចនៅប្រយោជន៍ទាំងពីរគឺប្រយោជន៍ខ្លួនឯងនិងប្រយោជន៍អ្នកដទៃហ្នឹងណាហ្នឹងឯងបុគ្គលដែលមិនឆ្លាតឆ្លៀសក្នុងធัวហ្នឹងទៅសម្គាល់បុគ្គល ដែលជាអ្នកនៅ ដែលជាអ្នកប្រព្រឹត្តនៅប្រយោជន៍ទាំងពីរណា ថាបុគ្គលនឹងជាបុគ្គលពេលល្ងងខ្លៅជានាមញ្ញន្តេពេលោតេគឺណាសម្គាល់សម្គាល់នៅបុគ្គលដែលជាអ្នកអត់ធន់ជាអ្នកមានស្មារតីស្ងប់រងាប់ជាអ្នកប្រព្រឹត្តធ្វើនៅអំពើ ជាប្រយោជន៍ហ្នឹងថាបុគ្គលហ្នឹងល្ងងណាងងណាសើកសើកអីចឹងទៅឲ្យគេជន់ក្បាលអីចឹងទៅឲ្យគេជិះជន់ឲ្យគេដើរខ្សែលើអីចឹងទៅហ្នឹងឯងគឺ សំបីតែភិយាស្វាមីគឺថាបើថាស្រឡាញ់ស្រឡាញ់រួមគ្នាបានណាប្តីប្រពន្ធណាណាធីតាប្តីប្រពន្ធហ្នឹងបើថាព្រមព្រៀងគ្នាស្រឡាញ់បានតែកុំឲ្យព្រមព្រៀងគ្នាខឹងណាហ្នឹងឯងមួយខឹងមួយទៀតអត់អត់អត់ត្រូវព្រមព្រៀងគ្នាខឹងទេគាត់ឯងខឹងអញខឹងដែរគឺអត់បានទេព្រមព្រៀងស្រឡាញ់គ្នាបាន តែព្រមព្រៀងខឹងអត់បានទេមួយខឹងយើងត្រូវតែអត់ហ្នឹងឯងត្រូវតែអត់ហើយណាខំអត់ធន់បាននេះវាអាចអ្នកដតីដែលមិនឆ្លាតឆ្លៀសក្នុងធัวហ្នឹងថាយើងនេះអត់ធន់ហ្នឹងងងណាស់គេណាហ្នឹងឯងរឿងប្តីប្រពន្ធអីអីហ្នឹងចង់ឈ្នះគ្នា មានរឿងខ្លះខ្ញុំណាធ្លាប់ឃើញផ្ទាល់មកតាំងពីរៀបការទាំងគឺថាមានគំនិត មានគំនិតចង់ឈ្នះគ្នាមិនចង់ឲ្យចាញ់ប្រៀបគ្នាអាគ្រាន់តែអង្គុយផ្ទឹមហ្នឹងអាណាងើបមុន អាណាងើបក្រោយអីអីហ្នឹងអូយគិតគូរសម្បើមណាស់ឲ្យឆាប់ងើបឆាប់ងើបកុំឲ្យចាញ់ប្រៀបគេអីអីអាប្តីពុននេះឯងសោះហ្នឹងមើលមើលអាហ្នឹងមកពីអ្នកដឹកនាំដែរទាំងមានគំនិតចង់ឈ្នះចង់ចាញ់គ្នាអីចឹងតាំងពីនឹងចឹងតែអាហ្នឹងរបៀបអញ្ចឹងណាប៉ុន្តែថាអាហ្នឹងវាត្រូវកាត់ចេញដែរអាហ្នឹងគឺថាព្រះពុទ្ធអង្គទ្រង់សរសើរ វិញទាស័យសមាភិរិយា ព្រះសោតាបាននាងសេជាតានឹងរាប់អញ្ចឹងហើយអានឹងឯងគឺជាជោគជ័យនៃជីវិតដែលអាចឈ្នះសត្រូវនៅក្នុងជីវិតរបស់ខ្លួនបានទីបំផុតរួចផុតចាកទុកទាំងពួងទាំងសូមអនុមោទនា